សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំនៅថ្ងៃនេះជាមួយនឹងរបៀបអាំងខ្មុំចំពោះការអាំងខ្មុំថ្ងៃនេះចង់ផ្ញើជូនដល់បងប្អូនទាំងអស់គ្នាដែលគាត់ចូលចិត្តពិសាខ្មុំហើយថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបអាំងខ្មុំបែបងាយងាយនៅក្នុងគ្រួសាររបស់បងប្អូនបើសិនជាបងប្អូនចង់ដឹងថារបៀបអាំងខ្មុំរបស់ខ្ញុំបែបណា តោះទៅអាំងជាមួយនឹងខ្ញុំទាំងអស់គ្នា អញ្ចឹងថ្ងៃនេះយើងមានផ្លិតខ្មុំរបស់យើងបែបនេះហើយចំពោះខ្មុំរបស់យើងថ្ងៃនេះគឺមានកូនខ្ចីខ្ចីមែនតែនដំបូងយើង ហាន់ស្លឹកខ្ទឹមល្អិតៗបែបនេះមកហើយយើងទុកមួយឡែកសិន បន្ទាប់មកខ្ញុំចាប់ផ្ដើមជា ខ្មុំហើយខ្មុំនេះខ្ញុំជាយក មួយចំណិតដើម្បីយកទៅអាំងយើងជាមួយចំណិតហ្នឹងយើងងាយស្រួលនៅក្នុង ការវេចខ្ចប់នៅពេលដែលយើងអាំងបន្ទាប់ពីខ្ញុំជា ហើយបងប្អូននេះខ្ញុំចង់បង្ហាញបងប្អូនពី ខ្មុំរបស់យើងឃើញថាកូនខ្មុំរបស់យើងខ្ចីខ្ចីល្អបែបនេះអញ្ចឹង នៅពេលដែលយើងមានខ្មុំខ្ចីយើងយកទៅអាំងរសជាតិរបស់ខ្មុំនឹងកាន់តែឆ្ងាញ់បន្ថែមទៀត ឥឡូវនេះខ្ញុំចាប់ផ្ដើមយកខ្មុំមកប្រឡាក់ជាមួយនឹងអំបិលហើយចំពោះអំបិលរបស់យើង យើងរោយពីលើបែបហ្នឹងមកបងប្អូនយើងរោយរហូតដល់សព្វសាច់ខ្មុំ បន្ទាប់ពីយើងរោយអំបិលរួចហើយខ្ញុំបន្ថែមជាមួយនឹងទឹកខ្មុំ ទឹកខ្មុំរបស់ខ្ញុំបងប្អូនឃើញរាងខ្មៅបន្តិចហើយក៏ខាប់ខ្លាំងដែរដោយសារខ្ញុំទិញទុកយូរហើយអញ្ចឹងហើយពណ៌របស់ទឹកខ្មុំនឹងឡើងខ្មៅប៉ុន្តែទឹកខ្មុំនេះសុទ្ធល្អណាស់បងប្អូន ហើយយើងបន្តលាបពីលើបែប នេះមករហូតដល់សព នៅពេលដែលយើងលាបមួយចំហៀងសពហើយយើងប្រែទៅធ្វើមួយចំហៀងដូចមួយចំហៀងនេះដែរ ពេលដែលយើងលាបទឹកឃ្មុំសពបាន ល្អហើយខ្ញុំបន្ថែមជាមួយនឹងម្ទេសពីលើបន្ថែមទៀតហើយចំពោះម្ទេសនេះខ្ញុំបានបុកទុករួចរាល់ហើយសម្រាប់យកមកលាបជាមួយនឹងឃ្មុំចំពោះម្ទេសយើងអត់មានដាក់គ្រឿងអីផ្សេងទៀតទេបងប្អូនខ្ញុំប្រើម្ទេសនឹងសុទ្ធតែម្ដងបើសិនជាបងប្អូនខ្លះគាត់ចូលចិត្តប្រឡាក់មានប៊ីចេងមានខ្ទឹមមានអីអញ្ចឹងក៏គាត់អាច ដាក់តាមចំណង់ចំណូលចិត្តប៉ុន្តែសម្រាប់ខ្ញុំគ្រួសារខ្ញុំផ្ទាល់ខ្ញុំធ្វើតែបែបនេះទេបងប្អូនដោយសារខ្ញុំអត់ចូលចិត្តប៊ីចេងនៅពេលដែលយើងប្រឡាក់ជាមួយ ឃ្មុំវាអាចធ្វើឲ្យឆ្លេមហើយអាចពេលដែលយើងញ៉ាំមិនស្រួលអាចធ្វើឲ្យឈឺពោះអីចឹងអញ្ចឹងសម្រាប់ខ្ញុំខ្ញុំធ្វើតែបែបនេះទេ ឥឡូវនេះឃើញថារួចរាល់ហើយអញ្ចឹងហើយខ្ញុំចាប់ផ្ដើមខ្ជាប់ជាមួយនឹងស្លឹកចេកដើម្បីយកទៅអាំងបន្ត ហើយបើសិនជាបងប្អូនខ្ចប់ស្លឹកចេកបែបនេះហើយបងប្អូនចង់រុំខ្ចប់អាលុយមីញ៉ូមពីលើ បន្ថែមទៀតបងប្អូនក៏អាចធ្វើទៅតាមនឹងបានប៉ុន្តែខ្ញុំថ្ងៃនេះចង់បានបែបក្លិនឈ្ងុយពីស្លឹកចេកហើយធម្មជាតិសុទ្ធណាអញ្ចឹងខ្ញុំអត់ប្រើអាលុយមីញ៉ូមទេខ្ញុំប្រើស្លឹកចេកសុទ្ធតែម្ដង ហើយចំពោះស្លឹកចេកវិញនៅពេលដែលយើងយក មកខ្ចប់ហើយយើងយកទៅចម្អិនលើភ្លើងជាមួយនឹងមុខម្ហូបរបស់យើងវាធ្វើឲ្យមានក្លិនឈ្ងុយនៅក្នុងមុខម្ហូបរបស់យើងបន្ថែមហើយក៏បង្កើនរសជាតិនៅក្នុងមុខម្ហូបរបស់យើងផងដែរ ឥឡូវនេះការវេចខ្ចប់រួចរាល់ហើយអញ្ចឹងហើយខ្ញុំចាប់ផ្ដើមដាក់អាំងតែម្ដង ចំពោះការអាំងរបស់យើងយើងអត់ប្រើភ្លើងខ្លាំងពេកទេយើងប្រើភ្លើងតិចល្មមព្រោះឃ្មុំវាងាយនៅក្នុងការឆ្អិនមែនទែននៅពេលដែលអាំងយើងអាចថែភ្លើងរបស់យើងឲ្យមែនទែន ហើយឧស្សាហ៍មើលហើយប្រែចុះឡើងដោយសារយើងអាំងស្លឹកចេកវាខុសពីយើងអាំងជាមួយនឹងអាលុយវីញ៉ូមនៅពេលដែលអាំងឃុំរបស់យើងឃើញថារាងឆ្អិនបន្តិចហើយខ្ញុំចាប់ផ្ដើមបកឃុំមើលហើយនៅត្រង់កន្លែងនេះបងប្អូនខ្ញុំបន្ថែមជាមួយនឹងទឹកឃុំបន្ថែមបន្តិចទៀតដើម្បីឲ្យឃុំរបស់យើង មានរសជាតិកាន់តែផ្អែម ហើយឆ្ងាញ់ផងដែរ នៅពេលដែលខ្ញុំបន្ថែមទឹកខ្មុំពីលើនឹងហើយខ្ញុំក៏បន្ថែមជាមួយនឹងស្លឹកខ្ទឹមយើងរោយស្លឹកខ្ទឹមដើម្បីឲ្យមានក្លិនឈ្ងុយហើយខ្ញុំក៏បានយកស្លឹកចេកមកក្រោកពីលើបែបនេះដើម្បីឲ្យឆ្អិនស្លឹកខ្ទឹមបន្តិច ហើយបងប្អូននៅពេលដែលឃើញទឹកខ្មុំដែលហូរមកគៀនហើយពុះបែបនេះបងប្អូនក៏មានអារម្មណ៍ថានឹកឃើញឃ្លានចង់ញ៉ាំដែរមែនអត់ឥឡូវនេះឃើញថាខ្មុំអាំងរបស់យើងបានឆ្អិនរួចរាល់ហើយហើយពោក៏ទំនងហើយរសជាតិក៏ឆ្ងាញ់ សម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំយល់ឃើញថាមុខម្ហូបគឺជា របស់ដែលសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នាអញ្ចឹងហើយអ្វីត្បិតតែមនុស្សរស់នៅផ្សេងផ្សេងគ្នាការគិតការមើលឃើញក៏ផ្សេងពីគ្នា ចំពោះការចំអិនម្ហូបក៏អាចមានលក្ខណៈខុសគ្នាតិចតួចហើយចំពោះការទទួលយករសជាតិក៏មានលក្ខណៈខុសគ្នាតិចតួចដែរប៉ុន្តែខ្ញុំជឿថា ចំពោះការចូលចិត្តមុខម្ហូបអាចនឹងដូចគ្នា ហើយម្ហូបនីមួយៗមិនដែលរើសមនុស្សទេ ចំពោះខ្មុំ គឺជាមុខម្ហូបម្យ៉ាង ដែលប្រជាជនកម្ពុជាយើង និយមញ៉ាំជាពិសេសសម្រាប់បងប្អូនដែលនៅទីជនបទគាត់ចូលចិត្តនិងនិយមនៅក្នុងការស្វែងរកខ្មុំព្រៃនៅតាម តំបន់ព្រៃភ្នំផ្សេងផ្សេង ដើម្បីយក មកញ៉ាំ បងប្អូនខ្លះក៏គាត់អាំងទៅ បងប្អូនខ្លះក៏គាត់និយមញ៉ាំឆៅអញ្ចឹងទៅប៉ុន្តែចំពោះការនិយមញ៉ាំឆៅគឺភាគច្រើនគឺគេញ៉ាំខ្មុំតូចៗតែ ខ្មុំធំបែបនេះភាគច្រើនគឺគេយកមកអាំងបែបនេះទៅ